សួស្តីបងប្អូន ទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំថ្ងៃនេះនាំបងប្អូនទាំងអស់គ្នា មកចំអិនមុខម្ហូបបែបហុយហុយម្ដងនោះគឺចំហុយគ្រឿងសមុទ្រចម្រុះបងប្អូនអាចជ្រើសរើសគ្រឿងសមុទ្រទៅតាមចំណង់ចំណូលចិត្តហើយចំពោះខ្ញុំថ្ងៃនេះខ្ញុំបានជ្រើសរើសគ្រឿងសមុទ្រចំនួនប្រមាណមុខដើម្បីមកចំអិនជូនបងប្អូនទាំងអស់គ្នាទស្សនា អញ្ចឹងចង់ដឹងថាមហូបហុយហុយនេះគេចម្អិនបែបណាតោះទៅធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាដំបូងខ្ញុំចាក់ប្រេងអូលីវចូលបើសិនជាបងប្អូនមិនមានប្រេងអូលីវនៅផ្ទះបងប្អូនក៏អាចប្រើប្រេងឆាជំនួសបានដែរបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងខ្ទឹមបារាំងហើយចំពោះខ្ទឹមបារាំងខ្ញុំហាន់ជាដុំតូចៗបែបនេះ នៅពេលដែលយើងកូរច្របល់ខ្ទឹមបារាំងឲ្យឡើងក្លិនឈ្ងុយបន្តិចហើយខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសហើយយើងធ្វើការកូរច្របល់បន្ថែមទៀតមករហូតដល់ឡើងក្លិនឈ្ងុយបន្តិចខ្ញុំក៏បន្ថែមជាមួយនឹងប៉េងប៉ោះហើយចំពោះពេញប៉ោះយើងប្រើពេញប៉ោះទុំ ហើយយើងហាន់ជាចំណិតតូចតូចល្អិតល្អិតបែបនេះមក ហើយយើងធ្វើការកូរច្របល់ចូលគ្នាឲ្យសព្វគ្រឿងនិងមានក្លិនឈ្ងុយល្អបន្តិចមកទៅយើងបន្ថែមជាមួយនឹងម្ទេសហុយហើយចំពោះម្ទេសនេះបងប្អូនក៏អាចដាក់ទៅតាមចំណង់ចំណូលចិត្តហើយបើផ្ទិនជាបងប្អូនចង់ប្រើម្ទេសស្រស់ក៏បងប្អូនអាចប្រើបានដូចគ្នា នៅពេលដែលយើងដាក់ម្ទេសហើយយើងកូរគ្រឿងយើងឲ្យចូលគ្នាល្អមករួចហើយយើងបន្ថែមជាមួយនឹងស្លឹកខ្ទឹម ដែលយើងហាន់ល្អិតល្អិតបែបនេះនិងជីបន្សុយហើយជីបន្សុយនេះយើងក៏ហាន់ល្អិតល្អិតបែបនេះដូចគ្នារួចហើយធ្វើការកូរច្របល់ម្ដងទៀត នៅពេលដែលសពហើយខ្ញុំបន្ថែមជាមួយនឹងម្រេចក្របបន្ថែមទៀតយើងធ្វើការកូរច្របល់ចុះឡើងចុះឡើងរហូតដល់គ្រឿងរបស់យើងរាងឆ្អិនបន្តិចហើយឈ្ងុយបានល្អទើបខ្ញុំចាប់ផ្ដើមបន្ថែមគ្រឿងសមុទ្រចូលដំបូងខ្ញុំដាក់បង្គា យើង ដាក់បង្គារួចហើយយើងកូរតិចតិចចឹងមកហើយយើងបន្ថែមជាមួយនឹងលីហូលហើយនឹងខ្យងប៉ារ៉ាចូល បើសិនជាបងប្អូន មានក្រុមបងប្អូនអាចដាក់ក្រុមដើម្បីបន្ថែមរសជាតិពីលើនេះបាននៅពេលដែលយើងដាក់លីហូលនិងខ្ចងប៉ារ៉ាចូលហើយខ្ញុំធ្វើការកូរច្បល់ចូលគ្នាឲ្យសព្វរួចហើយបន្ថែមជាមួយនឹងត្រី ហើយត្រីថ្ងៃនេះខ្ញុំប្រើត្រីចាបមាសមួយក្បាលយើងភ្លះយកតែសាច់បែបនេះយើងកាត់ដុំដុំមក ដើម្បី ដាក់បង្កើនរសជាតិនៅក្នុងមុខម្ហូបរបស់យើងឲ្យកាន់តែមានរសជាតិឆ្ងាញ់ បន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងមឹកនៅពេលដែលដាក់គ្រឿងសមុទ្រអស់ហើយខ្ញុំចាប់ផ្ដើមរោយម្រេចនិងស្ករសរួចហើយបន្ថែមជាមួយនឹងទឹកស៊ុប ចំពោះទឹកស៊ុបនេះយើងចាំបាច់ត្រូវប្រើបងប្អូនដោយសារមុខម្ហូបមួយមុខនេះយើងអត់ប្រើគ្រឿងផ្សេងផ្សេងទេអញ្ចឹងយើងយកទឹកស៊ុបហ្នឹងធ្វើជាជាតិនៅក្នុង ការចំហុយគ្រឿងសមុទ្រចម្រុះនេះតែម្ដងនៅពេលដែលយើងដាក់ទឹកស៊ុបរួចហើយយើងក៏កូរច្របល់ឲ្យរាងសព្វបន្តិចមកហើយចាប់ផ្ដើមពលិចសាច់ត្រី និងខ្យងដែលវាក្រឆ្អិនហ្នឹងទៅខាងក្រៅមកបងប្អូនរួចហើយយើងទុកឲ្យពុះបែបនេះរហូតដល់ឆ្អិនបានល្អ រួចហើយខ្ញុំបន្ថែមជាមួយនឹងម្រះព្រៅបន្ថែមទៀតយើងដាក់ឲ្យម្រះព្រៅនឹងចេញក្លិនឈ្ងុយនិងឆ្អិនបន្តិចមកគឺជាការស្រេចឃើញថាមុខម្ហូបហុយហុយមួយមុខនេះគឺឆ្អិនហើយបងប្អូនងាយស្រួលមែនទែនបងប្អូននៅក្នុងការចម្អិនហើយចំពោះគ្រឿងផ្សំក៏មានតិចតួចផងដែររសជាតិវិញក៏ឆ្ងាញ់អញ្ចឹងហើយបងប្អូនក៏អាចសាកល្បងចម្អិនតាមវិធីងាយងាយមួយមុខនេះដែរ